សួស្តីបងប្អូនទាំងអស់គ្នាដែលនិយមនៅវិស័យកសិកម្មថ្ងៃនេះមកបង្ហាញទៀតឲ្យបានពាក់ព័ន្ធនឹងរបៀបនៃការដាំប្រទាលកទុយក្រពើអឺនៅក្នុងឆ្នាំ2022គឺបច្ចេកទេសថ្មី ដែលគ្រួសារខ្ញុំទើបតែរកឃើញកាលពីមុនគឺយើងសកត់ពីខ្លាំងពេកគឺឥឡូវយើងអត់ទេបាទ ចឹងយើងកែវាគឺយើងដាំ10ដើមគឺរសទាំង10ដើមគឺអត់អន់ទេអញ្ចឹងនៅពេលដែលយើងធ្វើការសង្កត់ខ្លាំងពេកហើយចំបាច់នេះបើសិនបើមានដីឥដ្ឋយើងយកដីឥដ្ឋចេញទៅបាទអញ្ចឹងយើងមើលសកម្មភាពនេះជំនួយគាត់ធ្វើបាទអញ្ចឹងសង្កត់វាកុំឲ្យបែកដីបាទនេះឃើញទេកុំឲ្យវាបែកដីអញ្ចឹងយើងធ្វើវាគឺអូខេឃើញទេអញ្ចឹងឬវាអត់បែកទេនៅពេលដែលវាអត់បែកគឺវាអត់អន់ដើមទេ បាទអញ្ចឹងក៏ដាក់ដីទីទួទីទួអញ្ចឹងប៉ុណ្ណឹងអូខេនេះឃើញទេមើលគាត់សកម្មភាពរបស់គាត់បាទអញ្ចឹងមានន័យថា10ដើមគឺរៀងទាំង10ដើមសឹងតែរស់ទាំង10ដើមយើងមិនថាទៅវាអាអាពេកទេក៏ប៉ុន្តែអ្វីដែលជាបទពិសោធន៍របស់គឺយើងទទួលបានផលគឺ10ឬទាំង10នេះបងប្អូនទាំងអស់គ្នានេះអញ្ចឹងខ្ញុំអត់សូវមើលថែផងបាទនេះឃើញទេបងប្អូននេះឃើញទេបាទអញ្ចឹងគឺយើង10ដើមរស់ទាំង10ដើម ចឹងបើបងប្អូនមានចងល់ចឹងអាចសាកសួរតាមខមមិនខាងក្រោមបានខ្ញុំនឹងឆ្លើយតបរាល់ព័ត៌មានរបស់បងប្អូនទាំងអស់គ្នាដែលចង់ដាំនៅកាទៀលកទូកពើបាទនេះឃើញទេអញ្ចឹងការលូតលាស់របស់វាមានសុខភាពល្អអញ្ចឹងខ្ញុំដាំបានច្រើនហើយឥឡូវនេះគឺអត់មានធានសម្រាប់លក់ឲ្យគេទេបងប្អូនបាទ អត់មានធានសម្រាប់លក់ឲ្យគេទេសំបីតកូនឥឡូវក៏ខ្ញុំកាត់បន្ថយពីការលក់ដែរដោយសារខ្ញុំបដោតទៅលើការលក់ធានច្រើនជាងបាទបដោតទៅលើការលក់ធានច្រើនជាងអរគុណច្រើនសម្រាប់ការទស្សនានៃវីដេអូមួយនេះកុំភ្លេច Subscribe និង Share នៅវីដេអូមួយនេះផងបាទអរគុណច្រើនសម្រាប់ការទស្សនាបាយបាយជម្រាបលា